អេហើយពួកឯងទៅណាគឺពួកយើងហ่ะត្រូវទៅរៀនខែនេះពួកយើងរៀនវេនព្រឹកតទៅដាច់ខែហ្នឹងបានពួកយើងដូររៀនពេលថ្ងៃវិញអញ្ចឹងហ่ะបានយើងដាស់ឯងឲ្យជួយ មើលផ្ទះយើងផងហ្នឹងណាពួកអីពួកយើង តទៅពេលយប់ហ៎មិនបានត្រឡប់មកវិញជីវភាពឯងពិបាកប៉ុណ្ណឹងអីនៅនាំគ្នាទៅរៀនទៀតពួកយើងក្រត្រប់អីតែពួកយើងណាអត់ចង់ក្រចំណេះដឹងទៀតទេពួកខ្ញុំគិតថា មានតែចំណេះដឹងទេដែលអាចជួយកែប្រែវាសនាពួកយើងបានមែនហើយព្រោះថ្ងៃអនាគតទៅខ្ញុំចង់ខ្លាចជាគ្រូពេទ្យណែខ្ញុំវិញថ្ងៃអនាគតទៅនឹងខ្លាចជា superstar ពេទ្យបាត់តែពួកយើង មានក្តីសម័យខុសគ្នាមែនប៉ុន្តែពួកយើងគឺមានគោលដៅតែមួយ គឺធ្វើយ៉ាងណាឲ្យសម្រេចគោលដៅរៀងខ្លួនចាស់ឯងហ៎ខ្ញុំមិនដឹងទេអឺបាយមិនដឹងទេឯងអាចស្នាក់នៅទីនេះជាមួយពួកយើងបានចាំពេលឯងដឹងពេលណាចាំឯងទៅរកគោលដៅឯងទៅប៉ុន្តែ ពួកយើងមិនដែលស្គាល់គ្នាពីមុនផងហើយឯងក៏មិនដឹង ថាខ្ញុំជាពីណាគេខ្ញុំដឹង ដឹងថាយកមិញណាឯងជាអ្នកជួយខ្ញុំទោះបីឯងជួយខ្ញុំតែម្ដងមែនប៉ុន្តែខ្ញុំដឹងខ្លួនឯងមកជីវិតច្រាប់ខ្ញុំគឺបែបហ្នឹងមនុស្សអញ្ចឹងគេបោកងាយអឺតែខ្ញុំអាចបោកគេផងហ្នឹងខ្ញុំក៏មិនចង់នៅផ្ទះម្នាក់ឯងដែរខ្ញុំចង់ទៅមួយពួកឯងដែរបានបានតាងើបមកចឹង សនារឿងពេញតាមដំណរ link ខាងលើខ្សែរឿងជីវិតរឿងនាងលាក់